បើនេះទៀតឲ្យលឿនប្រឹងឲ្យខ្លាំងសូមទេវតាថែសារនៅទីនេះសូមទូលថែសារកូនខ្ញុំហើយប្រពន្ធខ្ញុំក៏ឲ្យមានគ្រោះថ្នាក់អត់សោះលោកប៉ែនលោកប៉ែនប្រពន្ធខ្ញុំយ៉ាងម៉េចលោកប៉ែនខ្ញុំចូលរួមអបអរសាទរផងប្រពន្ធលោកសម្រាប់បានកូនស្រីគូទៅដាក់ឈ្មោះអីគេទៅប្រពន្ធបងឈ្មោះម៉ាណែតកូនស្រីបង បងនឹកឃើញហើយដាក់ឈ្មោះម៉ារីអូកាត់អីឈាម មិនកើតទេចាំបងយកអូនទៅប៉ែនមកចាំបងនៅទៅប៉ែនចាប់ឡើងលោកគ្រូប៉ែនលោកគ្រូប៉ែនប្រពន្ធខ្ញុំយ៉ាងម៉េចលោកគ្រូប៉ែនប្រពន្ធរបស់លោកនាងបាត់បង់ជីវិតហើយប្រពន្ធខ្ញុំមកស្លាប់ទេប្រពន្ធខ្ញុំមកស្លាប់ទេប្រពន្ធខ្ញុំមកស្លាប់ទេសេចក្ដីពន្ធខ្ញុំនៅក្ដៅឡើយទេវិញខ្សែរឿងជីវិតរឿងប៉ាបវកញ្ញា ភាគទី1មានខ្សែជូនទេសនារៀងរាល់ថ្ងៃប្រហោះសុកវេលាម៉ោង9យប់លើកញ្ចក់ទូរទស្សន៍បាយ័ននិង Facebook YouTube Sastra Film